ចាប់ពីថ្ងៃស្អែកដល់ថ្ងៃទី28ខែមីនាអាកាសធាតុនឹងកើនកម្ដៅអាចមានភ្លៀងធ្លាក់ដោយអន្លើ យោងតាមការចុះផ្សាយរបស់ក្រសួងធនធានទឹកនិងអូតូនិយមនៅថ្ងៃទី21ខែមីនាឆ្នាំ2023បានចេញសេចក្តីជូនដំណឹងស្តីពីស្ថានភាពធាតុអាកាសចាប់ពីថ្ងៃទី22ដល់ថ្ងៃទី28ខែមីនាឆ្នាំ2023បានឲ្យដឹងថាក្នុងអំឡុងមួយសប្តាហ៍ខាងមុខនេះព្រះរាជាណាចក្រកម្ពុជាទទួលឥទ្ធិពលពីជ្រលងសម្ពាធទាបខ្សោយនិងខ្យល់បំរែបំរួលដែលជាហេតុបង្កលក្ខណៈងាយស្រួលក្នុងការ ការកកើតឡើងនៅ ស្រទាប់កម្ដៅបណ្ដាលឲ្យសីតុណ្ហភាពកើននិងអាចមានភ្លៀងដោយអន្លើ ស្ថានភាពបែបនេះនឹងធ្វើឲ្យតំបន់ទំនាបកណ្ដាលសីតុណ្ហភាព អបបរមាមានពី25ទៅ27អង្សាសេសីតុណ្ហភាពអតិបរមាមានពី36ទៅ38អង្សាសេអាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅតិចតួចដោយអន្លើតំបន់កំពង់រាបសីតុណ្ហភាពអបបរមាមានពី24ទៅ26អង្សាសេសី តណ្ហភាពអតិបរមាមានពី36ទៅ38អង្សាសេអាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅតិចតួចដោយអន្លើតំបន់មាត់សមុទ្រសីតុណ្ហភាពអបបរមាមានពី24ទៅ26អង្សាសេសីតុណ្ហភាពអតិបរមាមានពី33ទៅ35អង្សាសេអាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅតិចតួចដោយអន្លើ